ជាតួនាទីរបស់កុលបុត្រនៅក្នុងកិច្ចការងារតបគុណរបស់មេដាបេដាយើងអាចនិយាយបានថាជាតួនាទីជាកតបកិច្ចនៃអ្នកកាន់ពុទ្ធសាសនាប៉ុន្តែតាមពិតនេះក៏ជាតួនាទីទូទៅសម្រាប់កូននៅក្នុងត្រកូល អឺនៅពេលដែលឪពុកម្ដាយរស់នៅ នោះ មានទូនាទី4ចំពោះគាត់ ហើយ ក្រោយ ពេលដែលគាត់ស្លាប់ទៅ មានទូនាទី មួយទៀតជាគម្រប់5ហើយបើយើងនិយាយទៅលើសិក្ខាបទដែលកូនត្រូវសិក្សានោះមិនមែនសម្រាប់តែអ្នកកាន់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ដូចជាទី1ឪពុកម្ដាយធ្លាប់ចិញ្ចឹមយើងមកយ៉ាងណា ដល់ពេលដែលគាត់ចាស់ទៅត្រូវចិញ្ចឹមគាត់វិញនេះគឺជាកតបកិច្ចទូទៅទោះបីជាអ្នកកាន់សាសនាក្តី មិនកាន់សាសនា ក្តីក្នុង នាម ជាមនុស្សនឹងត្រូវតែធ្វើអញ្ចឹងណាហើយទី2ជួយកិច្ចការធរៈតូចធំអាចលះបង់ការងារខ្លួនឯងខ្លះ ដើម្បីជួយសម្រាលគាត់ឃើញគាត់ធ្វើការងារធ្ងន់អញ្ចឹងទៅក៏មិនមើលនឹងភ្នែកមិន ប្រចាំក៏ជួយទុកតរៈសពគ្រប់ពេលឈឺថ្កាត់អីហ្នឹងនេះគាធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងប៉ុន្តែវាមានទូទៅ ក្នុងជីវិត របស់យើងនឹងហើយម្យ៉ាងទៀតនោះ ធ្វើខ្លួនឯងឲ្យជាអ្នកសមគួរទទួលមរតករបស់ មេដាបិតាហើយចំណុចចុងក្រោយ គឺថែរក្សាវងតកូលឲ្យបានល្អដោយសេចក្តីថាបើវងត្រកូលនឹងធ្លាប់តែល្អមានសមាទិដ្ឋិក៏ថែរក្សា នៅវងត្រកូលនឹងតទៅទៀតហើយ បើវងត្រកូលនឹងមិនសូវមានភាពពងខ្ពស់ក៏កែឆ្នៃខំព្យាយាមសិក្សារៀនសូត្រ លើកម្ពស់ក្រុមគ្រួសារនឹងឯងនេះគឺជាលក្ខណៈសកលសម្រាប់កូនទូទៅក្នុងអឺសង្គមយើង មនុស្សយើង គ្រប់ជាតិសាសន៍ទាំងអស់អ្វីដែលប្លែកនោះគឺចំណុចចុងក្រោយក្រោយពេលដែលមេដាបិតាលាចាកលោកទៅ ជាសិក្ខាបទទី5ហ្នឹងគឺត្រូវតែធ្វើតក្ខណានុបទាន នៅក្នុងជំនឿដតីក៏គេអាចគិតឃើញទៅដល់មេត្តាបិតាដែលបាត់បង់ជីវិតទៅដែរហើយក៏មានពិធីកម្មផ្សេងផ្សេងណាចំណុចដែលខុសគ្នានឹងគឺចំណុចទី5នេះឯងចំណុច4ខាងដើម ជួយទុកតរៈចិញ្ចឹមម៉ែឪថែរក្សាវងតកូលគឺថា អ្នកកាន់សាសនាក៏ដោយ អ្នកមិនកាន់ក៏ដោយ គឺជាអឺលក្ខណៈទូទៅសម្រាប់មនុស្សដែលខុសពីសត្វទេរិឆានសត្វទេរិឆាន អត់មានធនហ្នឹងឯងអត់មានត្រូវចិញ្ចឹមម៉ែវិញអត់ត្រូវជួយការងារម៉ែឪអត់ត្រូវធ្វើខ្លួនឲ្យទទួលមរតកសមគួរมันអាច បន្តវងតកូលគ្រួសារអីអត់មាននៅក្នុងសត្វទេរិឆានទេប៉ុន្តែធោ4ខាងដើមនេះគឺមានទូទៅនៅក្នុងមនុស្ស យើងទោះបីជាមានសាសនាឬក៏មិនមានក៏ដោយឲ្យសមថាជាមនុស្សនឹងត្រូវតែមានធម៌អញ្ចឹងហើយដោយឡែកចំណែកទី5ដែលយើង កំពុងធ្វើនៅ ក្នុងពេលនេះហៅថាតេខណានុបទាន គឺឲ្យតេខណាហើយចាំបាច់យើងត្រូវធ្វើចំពោះអ្នកមានសិលឬថាអ្នកមានគុណធម៌ ហើយក៏ឧទ្ទិសទៅ អង្គនៃការធ្វើនឹងមាន3ទី1គឺសីលទាននឹងទេតេឲ្យដល់អ្នកមានសិលហើយទី2ឧទ្ទិសពេតានឹងគឺយើងឧទ្ទិសដោយខ្លួនយើងឬក៏មានលោកអាចារ្យនាំប្រាប់អញ្ចឹងទៅប៉ុន្តែកុំភ្លេចតាំងចិត្តខ្លួនឯងនឹងចឹងនឹងគឺជាកតបកិច្ចរបស់យើងរីឯអង្គទី3នោះពាក់ព័ន្ធជាមួយនឹងពេតបុគ្គល ញាតិរបស់យើងដែលស្លាប់ទៅនោះបានដឹងឬអត់បានអនុមោទនាឬអត់ចឹងហើយបានជាពេលដែលបញ្ចប់ទៅយើងសូត្រយ៉ាងកេញហើយបើក្នុងន័យថាបើញាតិរបស់យើងមិនបានដឹងទេសូមទេវតាទៅឲ្យដំណឹងថាជននេះបានធ្វើកុសលហើយជួយនាំដំណឹងនឹងទៅដើម្បីគាត់បានអនុមោទនាណែយ៉ាងកេញហ្នឹងយ៉ាងកេញប្តឹងទេវតាដែរញញឹមចេះយ៉ាងកេញដែរហ្នឹងហើយឧទ្ទិសបុណ្យឧទ្ទិសបុណ្យហើយ យេចសត្តាអសញ្ញិណោណាទោះបី មានសញ្ញាអត់សញ្ញាអីយ៉ាងម៉េចក៏ដោយទៅប្រាប់ជាដំណឹងថាជួននៅឯនេះ មាន ដីជ្រះថ្លាកសាងពុជកិរិយាវត្ថុជា ផ្លូវឆាតឆាយឲ្យគេឧទ្ទិសបុណ្យឲ្យបានដល់អ្នកទាំងឡាយសូមមានចិត្តស្រស់ស្រាយបន្ទន់កាយទទួលយកនឹងគឺជាការប្រកាសទៅដល់ពពួកទេវតាបាទ នឹងចឹងនឹង គឺជាកថា ខ្លះខ្លះពាក់ព័ន្ធជាមួយនឹងបុណ្យរបស់ញាតិញោមដែលជាម្ចាស់បុណ្យបានធ្វើឡើងថ្ងៃនេះហើយបន្ថែមពីអឺការធ្វើបុណ្យឧទ្ទិសទៅនេះក៏ជាបុណ្យឯកជនមួយប៉ុន្តែនៅអាចឲ្យញាតិញោមពុទ្ធបរិស័ទជាមិត្តពធនឹងបានបុណ្យកុសលរួម គ្នាបាន បំពេញកុសលរួមគ្នាបានមកនមស្ការសមាទានសិលហើយនឹងបាន ស្ដាប់ពធទៀតផងក៏ដោយសារតែបុព្វហេតុដែលញោមដែលជាម្ចាស់ទាននេះឯងហើយញាតិញោមបានចូលរួមបុណ្យកុសលនឹងហើយអាត្មាគិតថាមិនសំដែងតែ ខ្លួនឯងយូរទេឲ្យញាតិញោមសាកសួរទៅสนุกឆ្លើយហ្នឹងហើយញាតិញោមអាចសាកសួរបាន ត្មាធានាតែឆ្លើយបានទាំងអស់ឆ្លើយបានទាំងអស់ហ្នឹងមិនមែនបានន័យថាចេះទាំងអស់ទេកន្លែងណាចេះក៏ឆ្លើយទៅកន្លែងណាអត់ចេះឆ្លើយទៅអត់ចេះហ្នឹងរួចដូចគ្នាមានចម្លើយណាដែលថាឆ្លើយមិនរួចតែអត់ចេះស្រួលឆ្លើយជាងគេញាតិញោមចម្លើយចេះហើយនិងចម្លើយអត់ចេះណាស្លាក់ឆ្លើយស្រួលជាងអត់ចេះស្រួលជាងហ្នឹងហើយឥឡូវមាន សំណួរ របស់ញោមនឹងជួនឈៀងនឹងនឹងងួនឈៀងនឹងនឹងងួនឈៀងមើលមិនសូវច្បាស់ផងអាត្មាសូមលោកគ្រូធម្មអាចារ្យបញ្យលអំពីកាយកម្មវជ័យកម្មមិនមិនវិជ័យណាវជ័យវោចរស្រអី វចរស្រអីហៅថាវិច័យវិច័យហ្នឹងគឺវាចាពាក្យសម្ដីកាយកម្មវច័យកម្មមនោកម្មកាលណានិយាយពីកម្មហើយគាត់ឲ្យប្រៀបធៀបជាមួយ កាយទ្វាវច័យទ្វាមនោទ្វាហ្នឹងពាក្យហ្នឹងញាតិញោមធ្លាប់ឮញឹកទេឮញឹកទេហ្នឹងហើយអឺ អឺពាក្យនេះបើយើងអត់យកមកគិតដូចជាចេះហើយអញ្ចឹងប៉ិនបើសួរឆ្លេចថាស្អីទៅកាយកម្មស្អីទៅកាយទ្វាដូចជានៅទៅដែរណាណាវិច័យកម្មកម្មគឺវិចាហ្នឹងហើយហើយទៅវិច័យទ្វាទ្វាវិចាមโนកម្មគឺកម្មតាមចិត្តនឹងឯងហើយដល់ទៅមโนទ្វាវាចេញទៅតាមទ្វាចិត្ត ឥឡូវស្ដាប់មែនទេណាហ្នឹងហើយកាលណាបើនិយាយពីកម្មគឺសំដៅទៅដល់ចេតនាចឹងណាកាលណានិយាយពីកម្មគឺសំដៅទៅដល់ចេតនាដូចជា នៅ ក្នុងកុសលកម្មបត្តិ10ចឹងកម្មបើគិតនៅ ក្នុងកុសលកម្មបត្តិមាន10 កាយកម្ម3វិច័យកម្ម4មโนកម្ម3ក្នុងអកុសលមាន10ដែរអកុសលកម្មបត្តិណាអកុសលផ្នែកកាយកម្ម3វិច័យកម្ម4មโนកម្ម3សរុបទៅកាយកម្មវិច័យកម្មមโนកម្មនឹងមាន20ផ្នែកកុសល10ផ្នែកអកុសល10 10ហ្នឹងហើយស្មើគ្នាប៉ិនលោកចែកទៅទៀតចែកច្រើនទៅទៀតប៉ិនយើងចែកមេមេប៉ុណ្ណឹងចាស់ប៉ុន្តែបើនិយាយពីទ្វាវិញអកុសលកម្មបត្តិ10ក្តីកុសលកម្មបត្តិ10ក្តីទ្វានឹង មានតែ3ដដែលណាទ្វាអត់ឡើងដល់10ដោយកម្មទេ កម្មនឹងអាចឡើងច្រើនឬក៏និយាយពីតាមមហាកុសល មហាកុសលមាន8ប៉ុន្តែបើទ្វានៃការកើតមហាកុសលនោះមានតែ3អញ្ចឹងទ្វាជានិច្ចការមានតែ3តែកម្មមានច្រើនហ្នឹងហើយអញ្ចឹងអាត្មាបញ្យល់នៅ ក្នុងកម្មមួយមួយជួនកាលកើតបានទ្វា2 ឧទាហរណ៍កាយកម្មសម្រាប់សត្វគឺចេតនាតាមផ្លូវកាយការបៀតបៀនតាមផ្លូវកាយប៉ុន្តែបើសម្រេចជាទ្វាវិញបានពីរទ្វាមានន័យថាខណៈពេលដែលសម្រេចទៅជាកម្មនឹងឯងមានន័យថាពេលដែលកម្មវាសម្រេចទៅជាអំពើអានឹងហៅថាទ្វាដូចញាតិញោមដំបងឡើយនៅក្នុងផ្ទះដល់បើកទ្វារក្រាក់ចេញទៅចេញទៅតាមណាចេញទ្វារ ចឹងទ្វាដែលអាចដាច់នៅបាណាតិបាតហ្នឹងមាន2ប៉ិនចេតនាកម្មមានតែមួយឯងគឺចេតនាកាយកម្មប៉ុន្តែអាចសម្រេចជាទ្វា2កាយទ្វាគឺដោយការសម្លាប់ដោយខ្លួនឯងបើប្រើគេឲ្យសម្លាប់វិជ័យទ្វាឃើញទេអាចប្រើគេឲ្យសម្លាប់បានទេសត្វអាចប្រើគេឲ្យសម្លាប់បានទេហ៎ ប្រើឲ្យគេសម្លាប់បាបអត់ដាច់សិលអត់ដាច់ប៉ុន្តែគណៈដែលប្រើនឹងចេតនាជាកាយកម្មប៉ុន្តែសម្រាប់ជាវជ័យទ្វាឃើញទេអញ្ចឹងកាយកម្មកាយទ្វាគឺ សម្លាប់ដោយខ្លួនឯងបើកាយកម្មវជ័យទ្វា មានន័យថាប្រើឲ្យគេសំសម្លាប់យល់ទេយល់ទេយល់ទេណាហ្នឹងហើយញ៉ាយល់យ៉ាងសាធុហ្នឹងហើយហោះឥឡូវ អតនេទានអតនេទានជាកាយកម្មដែរមែនទេអតនេទានយើងមិនដែល ថាជាវិច័យកម្មទេចែកជាកម្មមិនមែនជាវិច័យកម្មទេគឺកាយកម្មជាចេតនាតាមផ្លូវកាយប៉ុន្តែសម្រេចបានទ្វាពីរយ៉ាងដែរនៅពេលដែលវាសម្រេចនឹងចេញតាមទ្វាពីរប្រសិនបើទៅលួចដោយដៃខ្លួនឯងហៅថាកាយកម្មកាយទ្វារ អញ្ចឹងពេលដែលកម្មសម្រេចហ្នឹងគឺត្រូវជាមួយគ្នាបើលួចដោយខ្លួនឯងគឺកាយកម្មកាយទ្វាបើប្រើគេឲ្យទៅលួចគឺកាយកម្មវចីទ្វាយើងប្រើឲ្យគេទៅលួចដាច់សាល់ដូចគ្នាមែនទេចឹងមែនទេយល់យល់ខ្លះហ្នឹងហើយអត់ដូចកាមេបើកាមេគឺមានតែកាយកម្មនិងកាយទ្វាมันមានកាយកម្មវចីទ្វាទេ មុសាមុសាអាចមានទាំងសន្តោសដល់មុសាវាចូលវិជ័យវិជ័យកម្មណាមុសាមុសាកម្មអីកម្មអីវិជ័យកម្មផរោសវេចាកម្មអីវិជ័យកម្មសម្ភបលាបៈកម្មអីបិសនាវេចាញុះញង់គេកម្មអីវិជ័យកម្មប៉ុន្តែមួយមួយអាចជាទ្វាពីរដែរឧទាហរណ៍ មុសាវាទជាកាយកម្មវេអសន្តោជាវិច័យកម្មវិច័យទ្វាវិច័យកម្មវិច័យទ្វានឹងមានន័យថានិយាយកុហកដោយពាក្យសម្ដីតែម្ដងតែវាអាចដើរតួជាវិច័យកម្មកាយទ្វាបានកុហកដោយកាយវិការឧទាហរណ៍យើងទះដៃយកក្មេងទះដៃយកក្មេងដល់ពេលវាជឿថាយើងបំរុងយកវិញយើងដកដៃមកវិញកុហកក្មេងបាត់ ឬក៏សរសេរសម្បត្តិកុហកគេនឹងហៅថាវិច័យកម្មវិច័យទ្វាអឺកាយទ្វាយល់ទេយល់ខ្លះយល់យល់បានហើយចឹងមិនបាច់បកអស់ហ្នឹងហើយអឺក្រណីយល់ថាចេតនានឹង ចេតនាដើមគឺកម្មជាតួចេតនាដល់ពេលសម្រេចគឺសម្រេចតាមទ្វាដែលដាច់ទៅជាកម្មបត្តិនោះអឺហើយសួរថាតួកុសល និងអកុសលកើតនៅទីណាខ្លះដែលសន្មតថាត្រូវទទួលបាបនិងបុណ្យក្នុងជីវ័នភវាំងអឺអឺ កាលណាយើងនិយាយថាកើតនៅទីណាខ្លះហាក់ដូចជាមានទីសម្រាប់នៅប៉ុន្តែបើតាមពាក្យធัวនិយាយថាកើតអាស្រ័យវត្ថុអ្វី គឺកើតអាស្រ័យវត្ថុណាក្នុងព្រះអភិធម្មសម្ដែងអំពីពួកកុសលាកុសលចិត្តហ្នឹងគឺកើតអាស្រ័យហតិយវត្តហតិយវត្ថុប៉ុន្តែសួរថាចិត្តហ្នឹងវានៅតែហ្នឹងឯងថាវាមិននៅទេមានបច្ច័យទៅកើតឡើងក៏ប៉ុន្តែត្រង់ថាវាកើតអាស្រ័យវត្ថុហ្នឹង នឹងចឹងហើយនៅទីណាខ្លះដែលសន្មត់ថាទទួលបាបនិងបុណ្យពេលទទួលបាបនិងបុណ្យនឹងគឺជាសន្មត់និយាយទៅតាមបុគ្គលឧទាហរណ៍ថាអឺទេវតាធ្វើបាបកម្មស្លាប់ទៅបដិសន្ធិក្នុងនរកអញ្ចឹងអ្នកណាអ្នកទទួលបាប អ្នកទទួលផលអាក្រក់គឺទេវតានឹងឯង ក៏ប៉ុន្តែបើនិយាយទៅដល់ធัวហើយហែកបញ្ញត្តិចេញមកមានតែវិបាកប៉ុណ្ណោះណាអញ្ចឹងបាននៅក្នុងតិកមេតិកាមិនដបងឡើយបន្ទាប់ពីកុសលតិកៈមកវិបាកាធម្មាវិបាកធម្មធម្មានេវវិបាកណវិបាកធម្មាអញ្ចឹងនៅក្នុងបញ្ញខណ្ឌនេះសរុបទៅមានធម៌3ហ្នឹង មានធោ3នឹងឯងវិបាកាធម្មាពួកធោមាន វិបាកពួកធោមានវិបាកបាន ដល់អកុសលចិត្តហើយនឹងកុសលចិត្តណាដល់ទៅ វិបាកធម្មធម្មាពួកធោជាវិបាក មានន័យថាវាជាវិបាករបស់កុសលាកុសលា កម្មដូចជាចិត្តដែលឃើញរូបអាក្រក់ចិត្តដែលឮសំឡេងអាក្រក់ចិត្តដែលធំក្លិនអាក្រក់ចិត្តដែលដឹងផុតថាពៈអាក្រក់មិនល្អ នេះកាលណាបើនិយាយដល់បរមត្តគឺមានតែហេតុនិងផលរបស់ហេតុតែប៉ុណ្ណោះចឹងបានជាសច្ចៈនឹងមាន2គឺសមតិសច្ចៈហើយនិងបរមត្ថសច្ចៈកន្លែងនេះយើង ច្រើនតែ មិនយល់ត្រង់ចំណុចនឹងហើយបើមិនយល់ត្រង់ចំណុចនឹងក៏ឈ្មោះថាធម៌មិនតាន់ពីរោះដែរណាញាតិញោម អ្វីដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងលើសសាស្តាទាំងឡាយគឺត្រង់ដែលទំលុះនៅ បញ្ញត្តិចេញឲ្យចូលទៅដល់បរមត្ថសច្ចៈហ្នឹងហើយការដែលឈ្មោះថា ត្រាស់ដឹងនៅសច្ចធម៌គឺ ត្រង់កំណត់បាន នៅបរមត្ថសច្ចៈនេះឯងនឹងជាផ្នែកឧទាហរណ៍ញាតិញោមស្ដាប់ពីព្រោះញាតិញោមច្រើនតែជាប់ នៅក្នុង ថាជាប់បើបញ្ចខណ្ឌរលត់អញ្ចឹងអ្នកណាអ្នកទទួលផលបុណ្យផលបាបច្រើនតែជាប់អាទៅហ្នឹងណា ស្ដាប់ធម៌អាត្មាស្ទងមតិមើលជាប់អាទៅនឹងជាប់ទៅនឹងញាតិញោមយល់អសន្មត់ទេសន្មត់មានន័យថាវាមិនពិតទេ តែគេសន្មត់របស់ពិតជារបស់មិនសន្មត់ទេអាត្មាឧទាហរណ៍នេះធោបការអានេះគេហៅថាស្អីពេងនឹងចឹងនេះគេហៅថាស្អី ប៉ាន់ប៉ុន្តែរបស់ពីរហ្នឹងប្រហែលជាធ្វើពីរបស់តែមួយមែនទេហ្នឹងហើយអញ្ចឹងរបស់នេះហៅពេងគឺហៅដោយ បរមត្តឬក៏បញ្ញត្តិជាបញ្ញត្តិវ័យវាបែកខ្ទេចដូចគ្នាវាទៅរបស់មួយដូចគ្នាអញ្ចឹងកាលណានិយាយពី បរមត្តនិយាយពីធាតរបស់វាសុទ្ធយល់ទេនិយាយពីធាតរបស់វាសុទ្ធ ដូចញាតិញោមដាក់ឈ្មោះផ្សេងផ្សេងគ្នាទាំងអស់អាត្មាស្គាល់ឈ្មោះមិនអស់ទេញោមនេះឈ្មោះគុនធាញោមនោះឈ្មោះចេះចេះចេះចេះទៅស្រេចតែដាក់ទៅញាតិញោមកើតមកមានយកឈ្មោះមកដែរអត់ទេប៉ុន្តែដាក់ឈ្មោះដើម្បីអ្វីដើម្បីកុំឲ្យច្រឡំប៉ុន្តែធាតពិតនៅក្នុងញាតិញោមម្នាក់ម្នាក់មានស្អីមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណមានប៉ុណ្ណឹងមានប៉ុណ្ណឹងជាស្អីនៅក្នុងហ្នឹងវាអត់មាន តែក្រណសន្មត់ចឹងបានជានៅ ក្នុងរឿងស្ដេចក្រុងវិលិនដែលទៅសួរប្រស្នាស្ដេចប្រធរនិកសេនទៅដល់សួរលោកម្ចាស់ពនាមអ្វីលោកឆ្លើយថាច្រើនមិនខ្មែរឆ្លើយកាត់កាត់ណាលោកថាអាត្មាអ្នកស្រុកហៅថាអ្នកកសេនសន្មតថាឈ្មោះអ្នកកសេនប៉ុន្តែអ្នកកសេនមិននៅក្នុងនឹងទេអាត្មាក៏មិនមែនអ្នកកសេនអ្នកកសេនក៏មិនមែនអាត្មាទៀត ហើយបានព្រះរាជាផ្ទះដៃភងយិះលោកនេះនិយាយកុហកម្ដងប្រាប់តែខ្លួនឯងឈ្មោះនេកកសេនចុះឡើងចុះឡើង ថានេកកសេនមិននៅក្នុងហ្នឹងឃើញទេដល់តែអញ្ចឹងប្រធេរៈអឺនៅស្ងៀមមកសទុះទៅ បានលោកថាំងទំនងជាព្រះរាជាយាងមកនឹងទ្រង់មិនពាក់អឺព្រះបាតុកានោះបីជើងណា ហើយបានជាក្តៅជើង ហើយក៏ក្តៅដល់ប្រទេសនឹងស្ដេចនឹងថាម៉េចទេកណាមកនេះជិះរត់មកតាបានលោកឲ្យសេនាទាំងអស់និងប្រសង់ទាំងអស់ចាំថាអំបញ្ញមិញព្រះរាជា បានរាជអង្ការហើយថាទ្រង់បានយាងមកដោយរត់ឥឡូវអាត្មាសុំសួរទៅវិញតើត្រង់ណាដែលហៅថារត់ត្រង់នឹមឬ នឹមហៅថារត់ឬមែនទេទូករបស់វានេះភ្ជាប់ពីពីតួអតេះទៅនឹមហ្នឹងអាហ្នឹងជារត់ឬមែនទេកម្មកង់ខ្នងកង់ជុំវិញហ្នឹងជារត់ឬកម្មដែលភ្ជាប់មកដុំហ្នឹងជារត់ឬដុំដែលដាក់ស្នូលដែកហ្នឹងជាដុំជាជារត់ឬកាបក៏មិនមែនស្អីក៏មិនមែនទាំងអស់ហើយបានលោកសួរចេះតើណាទៅរត់ អានឹងវាស្ដរសរុបទាំងអស់បានគេហៅថារត់ណាលោកម្ចាស់ដូចគ្នានឹងណា មហាបពិតអាត្មានិយាយនេះក៏សុំសួរទៅមហាបពិតបន្តិចដែរថា តើនិកសេននៅត្រង់ណា បើចែកជាអាការៈក្រចកសក់ជានិកសេនឬលោមីរោមទូទាំងកាយនឹងជានិកសេនឬអ្នកខាក្រចកនេះជានិកសេនឬ តន្តាថ្មិញជាអ្នកកសែនឬមែនទេរាប់អស់គេសាលោមានអខាតន្តាតចោមាំងសាំងនហារូសស័យស្បែកសាច់ឈាមខ្ទុះទាំងអស់ត្រង់ណាសំណួរហ៎មានសំណួរហ៎ហ្នឹងហើយអញ្ចឹង កាលណាបើចែកជាស័កសំភារៈទាំងអស់32ប្រការនេះ គ្មានត្រង់ណាមួយជានរណាជារបស់នរណាឡើយឥឡូវញាតិញោមបូមឈាមមកសារ៉ាមសារ៉ាមម្នាក់ហើយយកទៅដាក់ហើយឲ្យទាយឈាមរបស់នរណាដឹងទេធាតស្មើគ្នាគឺឈាមអត់មានដឹងឥឡូវខណៈដកត្រឹមកចេញផ្លាស់មើលឡើងស្គាល់បាត់ហ่ะមែនទេនឹងអញ្ចឹងអញ្ចឹងបរមត្ត គឺនិយាយទៅលើធាតដែលមានពិតពិតរីឯបញ្ញត្តិគឺនិយាយឲ្យស្ដាប់គ្នាបានថាជាបុគ្គលនេះជាបុគ្គលនោះ កាលណាដកបញ្ញត្តិចេញហើយគឺនៅ ត្រឹមតែធាតប៉ុណ្ណោះនឹងអញ្ចឹងអញ្ចឹងញោមសួរថាស្អីដែលទទួល បាបប៉ុនហ្នឹងវាអត់មានស្អីអ្នកទទួលក៏ប៉ុន្តែកម្មមានវិបាករបស់វាមានប៉ុន្តែវាកើទៅជាសំណុំខណ្ឌទៅក៏យើងសន្មត់ថាជាបុកបុគ្គលទៅប៉ុណ្ណឹងទេណាហើយជីវ័នពវាំង កុសលកើតឡើង ច្រើនជាងអកុសលមើលមិនសូវយល់បាទបាទមើលអឹមជីវ័នពវាំងជីវ័ននេះគ្រាន់តែប្រាប់ថាជវនៈបើយើងអឹមប្រែពាក្យមកប្រែថាសន្ទុះប្រែថាការស្ទុះទៅ តាមន័យធោប្រែថាការសោយ ពីព្រោះវាកើតញឹកញាប់ជាងចិត្តដតីក្នុងពេលដែលសម្រេចទៅជាកម្មនៅក្នុង លោកិយកម្មនៅក្នុង កាមវិចរៈចិត្តនឹងអឺនិយាយពីចិត្តតាមទ្វាវាលែងតែប្រវាំងគឺចិត្តតាមទ្វាទាំងអស់នៅក្នុងលោកិយចិត្តនេះជីវ័ននេះកើតបានច្រើនជាងគេតើបចិត្តនឹងជាចិត្តញ៉ាំងរូបឲ្យកើតបានណាដូចជាកាយវិការរបស់យើងនេះជាវិការៈរូបនេះគឺជាងកាលមានចិត្តជាសមុតឋាន នឹងចឹងចិត្តចង់និយាយចង់អីបានទៅរួចប៉ុន្តែចឹងចិត្តនឹងត្រូវកើតហើយកើតទៀតដើម្បីជាកម្លាំងញ៉ាំងដៃញ៉ាំងជើងឲ្យអឺកម្រើកបានប៉ុនពាក់ប៉ុននឹងវាយោធាតអីច្រើនទៀតបាទហើយដល់ទៅប្រវាំងប្រវាំងចែកច្រើនជាច្រើនសន្តានមានអអតីតប្រវាំងមានប្រវាំងកចលនៈប្រវាំងគុបឆេតៈនិងប្រវាំងដើមប្រវាំងដើមនឹងហៅថាប្រវាំងកបាតៈនេះ ដូចជាគណៈយើងដេកលក់ឈឹងអត់អត់យល់សពអីណាអញ្ចឹងចិត្តទ្វាទាំង6អត់មានការទេពេលហ្នឹងតែប្រវាំងហ្នឹងធ្លាក់ចុះគ្រាន់តែបន្តជីវិតហៅថាប្រវាំងជាវិបាកចិត្តហ្នឹងហៅថាប្រវាំងកបាតៈ រីឯប្រវាំងផ្សេងផ្សេងទៀតនៅក្នុងជីវិតរាល់ថ្ងៃនេះគឺមានអតីតប្រវាំងប្រវាំងកចលនៈប្រវាំងកុបឆេតៈនឹងមុននឹងផ្លាស់ប្ដូរពីវិថីចិត្តមួយទៅវិថីចិត្តមួយឬក៏មកខណៈនឹងក៏អាចមានប្រវាំងកបាតៈតែវាខ្លីៗបាទនេះមានពេលបានបញ្យលបានច្រើនអូនេះសួរជាអង់គ្លេសហ្មង but I cannot answer in English is it sinful to ask someone to take your your life for you តើវាបាបទេដែលសុំនរណាម្នាក់ឲ្យយកជីវិតរបស់អ្នកអញ្ចឹងហ្នឹងអឺអឺអឺយល់ហើយយល់ហើយអានេះអាចបាបនឹងមិនបាបណាអាចបាបនឹងមិនបាប ប៉ុន្តែសម្រាប់អ្នកសម្លាប់គឺត្រូវតែបាបហ្នឹងហើយអ្នកសម្លាប់ killer ណាអ្នកសម្លាប់នឹងទោះបីសម្លាប់ដោយហេតុណានីមួយក៏ដោយឲ្យតែសម្លាប់ហ្នឹងហើយឥឡូវស្មានមិនតន់និយាយអ្នកចង់ស្លាប់ទេនិយាយអ្នកសម្លាប់សិនអ្នកទទួលសម្លាប់ទោះបីសម្លាប់គេចង់ស្លាប់ក៏ដោយ សម្លាប់ដោយគេមិនចង់ស្លាប់ក៏ដោយឲ្យតែសម្លាប់បាបហ្នឹង ឲ្យទៅយកជីវិតគេយល់ទេឲ្យទៅពាក្យថាសំសម្លាប់ប៉ុន្តែរីយើងវិញដែលឲ្យគេសម្លាប់នឹងអាចបាបនិងមិនបាបហ្នឹងហើយអាចបាបដោយថាយើងធុញថប់នៅក្នុងជីវិត កើត stress ហើយស្អប់ខ្ពើមជីវិត នេះជាតោមនោះហើយក៏យើងចង់ ស្លាប់ទៅរបៀបបែបនេះមានទោសជារបៀបណាដែលមិនមានទោសឧទាហរណ៍ យើងចង់លះបង់កាយយើងឲ្យទៅជាទៀនតាំងពីកលៀនតាំងពីថ្លើមតាំងពីបេះដូង តាំងពីស្អីស្អីយើងចង់ធ្វើទៅ ជាទៀននេះមិនមែនត្រឹមតែមិនបាបទេបន់ដល់ក្រៃលែងដែលគេមិនងាយធ្វើបានយល់ទេអាចបកឲ្យបានទេ I cannot explain ហ្នឹងហើយអញ្ចឹង កន្លែងនេះប្រសិនបើយើងឲ្យគេសម្លាប់យើងដោយយើងតូចចិត្តរឿងអីមួយដោយការធុញទ្រាន់តល់ច្រករត់ដោះស្រាយអីមិនចេញអានឹងមានទោសយល់ទេអូជាពាក់លុយគេពិបាកចិត្តពេកហ៎ហ្នឹងហើយប៉ុន្តែប្រសិនបើយើងបរិច្ចាគដើម្បីអ្នកដតីអត់មានទោសមិនមែនត្រឹមមិនមានទោសហើយជាបរមត្ថទានទៀតឆ្ងល់តវ៉ាទៀតហ្នឹងហើយ ប៉ុន្តែសួរថាមិនបានបានចង់ស្លាប់សួរថាមិនបានចង់ស្លាប់អឺដូចស្មាថាអញ្ចឹង គឺ ក្នុងលក្ខណៈប្រសិនបើអញ្ចឹងណាក្នុងលក្ខណៈប្រសិនបើប្រសិនបើយើងឲ្យគេសម្លាប់យើងព្រោះហេតុតែយើងមានបញ្ហាណាប៉ុន្តែមនុស្សយើងបើមិនមានបញ្ហានឹងចង់ស្លាប់ធ្វើអីផងមែនទេហ្នឹងហើយតេតេតេមិនក៏មកឲ្យសម្លាប់ចុះ ណាអញ្ចឹងត្រូវតែមានមូលហេតុអ្វីមួយអូហ្នឹងហើយអាហ្នឹងក៏ឈ្មោះថាឈឺចិត្តដែរមូលហេតុហ្នឹងហើយកន្លែងហ្នឹងមាន ទោសតែមិនច្រើនថ្មមាន ទោសក៏ប៉ុន្តែមិនមែនជាទោសច្រើនទេពីព្រោះអីពីព្រោះវាអត់ដាច់កម្មបត្តិវាអត់ទៅបៀតបៀនអ្នកដទៃណា អត់បានបៀតបៀនអ្នកដទេគ្រាន់តែផ្ដាច់ផ្ដល់ជីវិតខ្លួនឯងព្រោះតែធុញថប់នឹងជំងឺជាងកាលទេហៅការរោគអេតអីចឹងណាទេហៅខ្មាស់គេអីចឹងណាអានឹងមានទោសត្រង់ថាយើងអត់បានពិចារណាមុនមានន័យថាយើងទទួលស្គាល់ការពិតមិនបានអញ្ចឹងបាន ជាតាំងពីពេលដែលយើងមិនឈឺនេះព្រះសម្មាសម្ពុទ្ធឲ្យយើងពិចារណាថាព្យាធិធម្មមហិព្យាធឹងអនតីតោ អាត្មាអញគង់តែឈឺជាធម្មតាឃើញទេអត់តន់ឈឺទេប៉ុន្តែត្រូវពិចារណាមុនអញ្ចឹងដល់ពេលឈឺមកដល់ចាត់ទុកវាជារឿងធម្មតារបស់ថាត្រូវឈឺឥឡូវវាមកដល់ហើយដើម្បីអីដើម្បីរឿងហ្នឹងដើម្បីរឿងហ្នឹងទោះបីវាឈឺរឿងអីអាចទទួលបានពុទ្ធបរិញ្ញាយើងឲ្យពិចារណាគឺដើម្បីការពាររឿងហ្នឹងយល់ទេអជារាធម្មមហិជារាងអន្តតិតោអាត្មាអញគង់តែចាស់ជាធម្មតា មិនតែពីក្មេងមុខស្អាតដល់ចាស់ឃើញមុខយ៉ាប់ពេកខ្ជិលរស់ការពិចារណាឲ្យ ដឹងមុនថារបស់ហ្នឹងគង់តែមកដល់មានន័យថាទទួលស្គាល់ថាវាគង់តែអញ្ចឹងឯងមានន័យល្អច្រើនណាស់ញាតិញោមស្លាប់ក៏អញ្ចឹងដែរមរណធម្មមហិមរណងអនតីតោអីអង់គ្លេសគេថាម៉េច I am subject to ស្អីនោះអេកុំនិយាយខ្មាស់គេ ហ្នឹងឯងអាត្មាឯងគង់តែចាស់គង់តែស្លាប់ជាធម្មតាมันអាចកន្លងបងសេចក្តីស្លាប់មកដល់ហើយនៅពេលដែលសេចក្តីស្លាប់មកដល់មានន័យថាជារបស់ដែលយើងត្រៀមទុកមុនបងឲ្យត្រៀមទុកទាំងអស់ហ្នឹងហើយអញ្ចឹងបានអ្នកខ្លះដល់ពេលវិនិច្ឆ័យ ណោះសពេហិមេបយេហិនានាភាវោវិនាភាវោរឿងវិនាសរបស់របរជាទីស្រឡាញ់ដូចគ្នាយ៉ាងដែរត្រូវពិចារណាថាអាត្មាអញគង់តែវិនាសចាករបស់ជាទីស្រឡាញ់ជាទីពេញចិត្តទៅ ជាធម្មតាពិចារណាពេលណាពិចារណា តាំងពីពេលមិនតន់ជួបហ្នឹងដល់ពេលវាបែក ដឹងថាអូមកដល់មែនតា មានន័យថាបានត្រៀមចិត្តទុកអ្នកខ្លះអត់បានត្រៀមចិត្តខ្លួនដល់ទុកដល់បែកព្រាត់ប្រាស់គ្រួសារកូនចៅសន្លប់ ពីរបីដងក៏មានដែរ មានន័យថាមិនដែលនឹកគិតមិនដែលពិចារណាអញ្ចឹងអ្វីដែលជាមេរៀនព្រះអង្គឲ្យពិចារណានឹងមានន័យថាឲ្យត្រៀមចិត្តទុក ស្ថានភាពមកដល់ឲ្យដឹងថារបស់ត្រូវកើតឥឡូវវាដល់ហើយ របស់ត្រូវបែកឥឡូវវាបែកហើយមានន័យថាទទួលស្គាល់ គ្រប់ស្ថានភាពយល់ទេញាតិញោមនឹងមានន័យច្រើនអាត្មានិយាយវាមិនអស់ទេ ហ្នឹងហើយដូចឥឡូវវិលមកសំណួរវិញថាដូចជាឈឺអីចឹងដូចដូចអាត្មាទៅ ការទៅកាណាដាមានជនជាតិកាណាដាម្នាក់នៅពេលដែលគាត់រិទ្ធាយគាត់ចូលនិវត្តន៍ហ្នឹងគាត់បានលុយច្រើនគាត់កម្រងដើរលេងជុំវិញពិភពលោកស្រាប់តែឈឺក្បាលឈឺក្បាលគាត់ទៅពេទ្យដល់ទៅពេលគាត់ទៅពេទ្យពេទ្យប្រាប់ថាយ៉ាងយូរ3ខែទៀតស្លាប់ហើយមហារីកខួរក្បាលអញ្ចឹង គេបញ្ញាបញ្យលគាត់ឲ្យធ្វើចិត្តឲ្យសបាយសបាយទៅក្រៃលោវាអាចជួយបានច្រើនជាងនឹងប៉ុន្តែគាត់ទទួលយកអត់បានចាប់ពីថ្ងៃនោះមកគាត់ឈប់ជួបនរណាទាំងអស់គាត់នៅតែក្នុងកតុបមិនបានមួយខែផងគាត់ស្លាប់ មានន័យថាទទួលអត់បានឃើញទេមកពីអីមកពីមិនដែលពិចារណារឿងហ្នឹងយល់ញញោមហ្នឹងហើយធ្វើអញ្ចឹងអញ្ចឹងពិចារណាអញ្ចឹងអញ្ចឹងក្មេងៗអូយទៅនិយាយកើតចាស់ឈឺស្លាប់ តាមពិតមកពីធัวនឹងមានបានត្រូវនិយាយហ្នឹងបើយើងអត់នៅក្នុងចំណុចហ្នឹងក៏មិនគួរនិយាយដែរមែនទេហើយអ្នកដែលសបាយនឹងជួបអត់មើលដូចកាលតែកាលណានោះឆ្នាំមុនណាក្រុមអ្នកចម្រៀងដែលភ្លូកឡានបុកគ្នានោះហ្នឹងហើយអឺមិនជាថាអីទេម្ដាយរបស់កូនដែលស្លាប់ហ្នឹងគ្រាន់តែលើតំណែងថាកូនស្លាប់ស្លប់ស្ដោក អញ្ចឹងជីវិតហ្នឹងសបាយលើឆាកអីចឹងចឹងសបាយសបាយមិនអាចបាត់សេចក្តីទុកទេណាញាតិញោមសេចក្តីទុកមិនមែនត្រូវ បំបត្តិដោយសេចក្តីសបាយទេញាតិញោមដែលលើពាក្យថាសបាយខ្លាំងទុកខ្លាំងដែរមែនហ្នឹងហើយសេចក្តីសបាយមិនមែនជាធัวសម្រាប់បំបត្តិទុកទេ តាមពិតការភ្លើតភ្លើនជាមូលហេតុនៃការកើតទុកកាន់តែខ្លាំងណា ហើយដល់គាត់មិនដែលបានគិតថាស្លាប់ត្រូវស្លាប់ធម្មតាការបែកបាក់ជារឿងធម្មតាមិនដែលគិតវាមិនដែលគិតគិតទៅសុបាយទៅដល់ពេលអាបែកបាក់មកដល់ទទួលអត់បានអាចទៅជាវិកលចរិតក៏មានដែរយល់ហ្នឹងហើយមានអីទៀតទេអប៉ុន្តែឆ្លើយតបទៅវិញថាបាបនេះមិនមែនបាបធ្លាក់នរកទេយល់ទេ ទោសគ្រាន់តែវាចិត្តនឹងវាសៅម៉ងចិត្តវាអត់ស្រស់អត់ថ្លាមានន័យថាទទួលស្គាល់ការពិតអត់បានប៉ុណ្្នឹងឯងវាសន្សំទៅអាភាពសៅម៉ងទៅជាតិក្រោយគ្រាន់ថា នៅតែជាពាក្យវៈវិនចិត្តនឹងនៅតែអត់ស្រឡះចឹងប៉ុណ្្នឹងឯងតែវាមិនមែនជាទោសឲ្យធ្លាក់នរកទេឲ្យគេសម្លាប់ខ្លួនឯងវាឬក៏សម្លាប់ខ្លួនឯងមានដាច់កម្មបត្តិណាមានទៅជាការសម្លាប់សត្វសម្លាប់មនុស្សណាជីវិតខ្លួនឯងនេះផ្សេងមិនមែនជាទោសឲ្យទៅទៅធ្លាក់នរកទេអត់ទេ អូយល់យល់យល់ហ្នឹងហើយអឺបើអញ្ចេះទៅទៀតវាមានពីរករណីទៅទៀតប្រសិនបើគាត់គិតថាអូមិនចង់ឲ្យកូនលំបាកយូរណាគឺការគាត់ឲ្យគេដកអាស្អីនឹងចេញទៅដោយណាឡៃ support នោះដោយគាត់គិតថាមិនចង់ឲ្យកូនលំបាកយូរមិនចង់ឲ្យគេអស់លុយច្រើនពីព្រោះគង់តែស្លាប់ដដែលនេះអត់មានបញ្ហាអីទេយល់ទេព្រោះគាត់ដឹងច្បាស់ថា ទោះបីជានៅទៀតក៏គាត់អត់រស់ដែរគាត់មិនមែនព្យាយាមឲ្យខ្លួនគាត់ស្លាប់ទេប៉ុន្តែបើដាក់អានឹងវានៅទៅអន្តក់អញ្ចឹងហើយអស់តែលុយកូនលំបាកគិតចាណានោះមានបាបណាចិត្តគាត់ល្អនឹងអត់មានតោះខុសអីទេគាត់សម្រេចចិត្តដោយខ្លួនឯងកុំឲ្យតែយើងអ្នកសម្រេចចិត្តឲ្យគាត់យល់អត់កុំឲ្យតែកូនឃើញហ្នឹងទៅអន្តក់បែដកចេញមកទៅអានឹងស្លាប់គាត់ហើយបើគាត់សម្រេចចិត្តដោយខ្លួនឯងវាជារឿងរបស់គាត់ ណាពីព្រោះគាត់គិតរឿងផ្សេងគាត់មិនមែនគិតយ៉ាងម៉េចទេគឺគិតប្រយោជន៍អ្នកដទេបើរបៀបហ្នឹងអត់មានបាបអកុសលអីទេបាបឬមិនបាបនៅលើផ្លូវចិត្តទីមួយគាត់គិតខ្លាចបាក់គេខ្លាចអស់លុយរត់ច្រើនចិត្តសិចិត្តល្អមានបាបណាយល់យល់ណា លោទឹកសម្លាប់ពីព្រោះតែសេចក្តីស្នេហាហ្នឹងហើយតើទទួលបាបប្រមាណ អឺដូចជានិយាយអញ្ចឹងថាវាអត់មាន ធ្លាក់ប្រែធ្លាក់នរកដោយការសម្លាប់ខ្លួនឯងទេទោះបីជាតូចចិត្តក៏ដោយអីក៏ដោយប៉ុន្តែ វាអាស្រ័យទៅលើពេលចិត្តស្លាប់តែចិត្តសៅមងឬអត់ហ្នឹងហើយអាត្មាមានមានរឿងពិតមួយនឹងអឺគ្រូបង្រៀនសង្ស្ក្រឹតអាត្មាហ្នឹងគាត់និយាយប្រាប់ហើយដឹងជាតិ អឺគាត់នឹងជាកូនចិនណានៅខ្មែរយើងហ្នឹងណាពេលគេមកសួររស់ស្ដីតដឹងអីហ្នឹងมันបានដាក់បាយឲ្យជ្រូកដែលយើងជ្រូកវាចិត្តស្រែកដល់ពេលអញ្ចឹងទៅម្ដាយគិតថាកូនកំមុំនឹងពិបាកមុខភ្ញៀវទៅវិញក៏វាយកូនមួយយិតមិនបានអញ្ចឹងក៏ខឹងក៏ខឹងម្ដាយនឹងទៅលោតទឹកទលេនោះ អាតលេងមុខវាំងហ្នឹងហើយដល់ទៅលោទៅដបងគិតតែចង់ងាប់ប៉ុន្តែវាថប់ពេកលែងចង់ងាប់វិញហ្នឹងហើយក៏ក៏សវ៉ាហែលមកវិញដល់ហែលមកវិញវាអត់ដល់ច្រាំងមានន័យថាលែងចង់ងាប់ហើយដល់ងាប់មែនតែនបដ ாய் ហ្នឹងពេលដល់ស្លាប់អញ្ចឹងទៅមក ដំបូងឡើយហ្នឹងមិនតាន់បានកើតជាមនុស្សកើតជាអមនុស្សអីសិនហើយឃើញម្ដាយនឹងយកមាសទលាក់ទុកអាជើងកំប៉ុងស្អីស្អីណាឃើញទាំងអស់ដល់ទៅហើយទៅកើតជាមួយអ្នកផ្សេងនៅផ្ទះចិត្តហ្នឹងកើតមកខ្មៅឃ្លីកកូនចិនការកូនចិនឲ្យសស្គូតែមិនបានខ្មៅថាមកពីខឹងនេះអាចិតខឹងនេះយល់អត់ ណាចិត្តខឹងនឹងធ្វើឲ្យមនុស្សកើតមកខ្មៅអ៊ូចឹងណាហ្នឹងហើយដល់ពេលកើតមកដឹងជារៀបរាប់គេថាអូយទៅជឿស្អីពូជគេសសហើយកូនគេពីមុនសស្គោះឲ្យឯងមកឥឡូវដូចដូចអាដេញអាហ្វ្រិកមកពីណាអញ្ចឹងហើយថាកូនគេរម៉េចបើតែចង់ដឹងផោះតាងគេឲ្យ យកផោះតាំងយកផោះតាំងឲ្យទៅយកអាក្រមចក្រានកលែងកំប៉ុងជើងធូបថាគេដឹងទាំងអស់និយាយនឹងធ្វើអីគេដឹងដែរអញ្ចឹងទៅក៏ជឿជឿទៅគេឲ្យហៅនិយាយនឹងម៉ែមួយម៉ាត់គេឲ្យមាសនឹងទាំងអស់បើនឹងងាប់ហៅនិយាយនឹងខឹងវៃកាលពីជាតិមុននោះហ្នឹងហើយអញ្ចឹងថាគ្រាន់តែបញ្ជាក់ថា ការសម្លាប់ខ្លួនមិនដាច់កម្មបត្តិទេយល់ទេ មិនអាចធ្លាក់នរកប្រែតអីដោយសារសម្លាប់នឹងទេប៉ុន្តែបើចិត្តនឹងវាខឹងมองសៅកើតមកខ្មៅចឹងអញ្ចឹងល្អទេអាការខឹងសម្លាប់ខ្លួនណាល្អទេនៅតែអត់ល្អអញ្ចឹងទោះបីវាមិនបាបខ្លាំងក៏នៅតែមិនល្អអញ្ចឹងយល់កុំអីនឹងសួរពីចងាយអញ្ចឹងអត់ចូលក្នុងនេះទេ ចូលក្នុងប្រទេសលោកទៅឈួរនោះស្លាំងសួរខាងផ្សេងចុះខាងផ្សេងខុសលោកថាឲ្យទៀតបងខ្ញុំណាសូមក្រាបថ្វាយបង្គំដល់ពពុទ្ធពធប្រសង់និងដល់ម្ចាស់គ្រូជាទីគោរពជាសក្ការៈខ្ញុំកណាគ្រាន់ថាមានបំណងចង់សួរក៏ជំនួស ម្ចាស់ដើមទៀនហើយក៏ខ្លួនខ្ញុំកណាក៏ចង់ស្គាល់ថា ពេលជំនាន់ដែលចលីគ្រឹស្ណានិងបាចលីរៀបការហ្នឹងតើទំនៀមទម្លាប់ដែលបងប្អូនយកគ្នាហ្នឹងបានគ្នាហើយតើវាដាច់នៅពេលណា ហើយហេតុអ្វី បានរៀបការបងប្អូនជាមួយគ្នាអានិយាយដល់ចលីគ្រឹស្ណាសាត់ណា មូលហេតុដែលស្ដេចសម័យពីដើមយកបងប្អូនឯងហ្នឹងមកពីគេមិនចង់ឲ្យបែកតកូលមិនចង់ឲ្យលេឡំជាមួយរាជអញ្ចឹងបានធម្មតាដល់ធំតិចគេឲ្យទៅនៅផ្សេងពីគ្នាហើយការនៅជាចលេកស្នាជាមួយជូជក់នឹងនៅស្គាល់គ្នា នៅស្និទ្ធស្នាគ្នាដល់តែរៀងដឹង ក្តីបន្តិចគេបំបែកគ្នា បើនៅមួយគ្នារហូតដឹងបងប្អូនអត់ដូចគ្នានេះអញ្ចឹងនៅផ្សេងគ្នាដល់កន្លោះកុំមិនឲ្យឃើញគ្នានឹងអញ្ចឹងអឺស្ដេចពីដើមអញ្ចឹងកាលណាមិនសុតគេមិនគោរពជាស្ដេចទេប៉ិនជាការពិតមែនស្ដេចដែលយូរយូរទៅឡើងជាស្ដេចការមួយរះយូរយូរទៅគេឡើងគោរពសំបីពងសាវតាយើងក៏អញ្ចឹងដែរមកពីមិនសុទ្ធគេហៅថាវិសុទ្ធិពងគឺត្រូវបរិសុទ្ធជាស្ដេចទាំងសងខាងនឹងអញ្ចឹងជាងកាល ពូយោមក្មួយទៅក្មួយយោមីងទៅធ្វើម៉េចឲ្យតែនៅក្នុងតកោស្ដេចហ្នឹងហ្នឹងហើយហ្នឹងជាមូលហេតុដែលចលីកសារៀបការជាមួយគ្នាហើយបែកគ្នាទៅវិញគ្មានរឿងអីក្រៅពីចលីហ្នឹងទៅមានស្រីថ្មីនោះឯងហើយក៏វ័យធ្វើបាបនាងក្រស្នាយល់អត់រហូតដល់នាងក្រស្នាប្រាថ្នាថាជាតិណាណាក៏មកជួបយល់អត់ញាតិញោមអា ណែការរៀបការរៀបអភិសេកចលីក្រស្នាណាប្រអិនក៏មកប្រព្រំក៏មកឲ្យពរទេវតាស្ដេចចាតមហារាជការក៏មកឲ្យពរគ្រប់គ្រប់អស់ហើយអ្នកស័ក្តិសិទ្ធប៉ុណ្ណឹងតបែកសមុទ្រទឹកទៀតណាអញ្ចឹងសុភមង្គលឬក៏បែកមិនមែនលើ ទេវតាប្រអិនទេណានៅលើខ្លួនឯងយល់ទេ ហើយយើងមើលមុខអ្នកតាណាមកឲ្យឃើញមុខខ្លះអត់ប៉ុណ្ណឹងឯនោះប្រអិនក៏មកចាតំហារាជការក៏មកប្រព្រំក៏មកឲ្យពោនៅតែមិនជាប់គ្នាដោយសារតែ ការមិនសង្គ្រោះគ្នាពេលហ្នឹងចលីក្រស្នានាងនឹកកំសត់ខ្លាំងណាស់កាលទៅជាមួយជជក់គេវាយបងខ្លួនឯងយកខ្នងរងគេវាយខ្លួនឯងក៏បងយកខ្នងរងឥឡូវនឹងវាភ្លេចអនុសាវរីយ៍កំសត់អស់ទៅហើយ អូគេយំនៅដកសម្បើមកហ្នឹងរហូតប្រាថ្នាថាលែងឲ្យជួបគ្រប់គ្រប់ជាតិយល់ទេញាតិញោមមានដែរពីណាប្រាថ្នាលែងឲ្យជួបគ្រប់ជាតិនៅហ្នឹងហើយបាទអឺប៉ណ្ណឹងមានអីទៀតថ្មចង់ឲ្យញាតិញោមសួរទៅបានចំកន្លែងញាតិញោមចង់ដឹងបើថ្មចិត្តតែនិយាយទៅនិយាយតែម្នាក់ឯងហ្នឹងហើយណា ណាមានមីក្រូមួយទៀតទេមានអរិយនេះចូលប្រាប់ថតចាំចឹងមកជាប់ហ៎ចូលទីទៀតអូខ្សែខ្លីអញ្ចឹងខ្ញុំងានទៅខ្ញុំងានទៅក្នុងវិញណាកណាយខ្លីមែនណាអូនតាក់ទៅក្រោមបានហ៎ ខ្ញុំកណាសូមថ្វាយបង្គំព្រះអង្គកណាខ្ញុំកណាចង់សួរវ៉ាមិនតន់ឯផងញ័រហើយពីរឿងឧត្តមភេទគឺថាបុរសបរោះឈ្មោះថាឧត្តមភេទហើយនារីថាហេនភេទចុះភិក្ខុណីដូចជាភិក្ខុណីអីឈ្មោះអីអបវណ្ណាហើយស្អីទៀតអឺ ទៅដឹងអភិគុណីបាទភិគុណីដែលថាម្ដាយម្ដាយម្ដាយរបស់អានន្តនោះអឺពជាបតិកោតមីហ៎ហ្នឹងហើយហើយដែលបានបួសជាភិក្ខុនីហើយ នៅតែឈ្មោះនៅតែមានឈ្មោះថាហើយនៅភេទទៀតឯព្រះអង្គដែលអ្នកបានត្រោត្រង់សិលអីម្លឹងហើយនិមិត្តឈ្មោះអញ្ចឹងហើយនឹងទី1ទី2ខ្ញុំកណាចង់សួរថាដោយបាសិកា ខ្លះរវល់នៅផ្ទះឆ្ងាយហើយសំសិលធ្វើសមាធិនិងរក្សាអបោសុតនៅ តាមផ្ទះតើបានមគ្គផលដូចជាមកវត្តដែរឬទេពួកអីគាត់បានធ្វើថាយកចិត្តទុកដាក់និងព្យាយាមរៀនធម៌សូត្រធម៌ជាដើមខ្ញុំកណាចង់សួរបងឯងសូមអរគុណបាទសាធុ រឿងប្រុសជាឧត្តមភេទនិងស្រីជាហីនភេទនោះគឺនិយាយទៅលើវិបាកណាទៅលើវិបាកកម្មអឺមានចំណុចច្រើនដែលញាតិញោមមិនសូវសប្បាយចិត្តរឿងហ្នឹងហាក់ដូចជាលើកទៅបរោះអីក៏ខ្ពងខ្ពស់ម្លេះនេះមិនមិនមែននិយាយរឿងសិទ្ធទេណាញាតិញោមមិនមែននិយាយរឿង សិទ្ធទេសិទ្ធអ្នកណាក៏អាចធ្វើជាមនុស្សក្រន់បើបានដែរតែដែលប្រុសស្រីនេះ គឺវិនិច្ឆ័យទៅលើវិបាកឧទាហរណ៍ផ្នែករាងកាយញាតិញោមលំបាកច្រើនជាងមែនទេត្រូវពោពោះហ្នឹងហើយហ្នឹងហើយអានឹងធ្វើការអានឹងរឿងមួយទៀតប៉ិននិយាយពីវិបាកផ្ទាល់ខ្លួននេះហ្នឹងហើយ ហើយលំបាកយ៉ាក់យ៉ាប់ក្នុងការពោផ្ទៃស្អីស្អីឲ្យ តែកាន់តែលំបាកមានន័យថាវិបាកហ្នឹងវាអាក្រក់ជាងគេអូទៅដល់ប្រែដល់អីកាន់តែយ៉ាប់ដល់អញ្ចឹងចំពោះវិបាកដែលអន់ជាងយើងមិនអាចប្រៀបស្មើគ្នាបានទេប៉ុន្តែបើនិយាយពីបញ្ញាការប្រព្រឹត្តវិញអត់ប្រៀបទេណាអានឹងអត់ប្រៀបទេបើនិយាយពីវិបាកអើនិយាយពីកម្មវិញស្ត្រីខ្លះគេលោយយើងប្រុសប្រុសផងមែនណា នេះលុយហ្នឹងថាមិនហ្នឹងថាគ្រាន់បើជាង ប្រុសខ្លះហ្នឹងដើរនោះដេកហូមលេះហ្នឹងហើយស្រី ខ្លះហ្នឹងគេធ្វើឯណាឯណីប្រធានាធិបតីហ្នឹងហើយអញ្ចឹងកាលណានិយាយពីហេនភេទនឹងឧត្តមភេទរវាង ប្រុសស្រីអត់និយាយពីអំពើកម្មទេនិយាយពីវិបាកវិបាកពិភេទដែលត្រូវទទួលរងបន្ទុកច្រើនមែនទេ ស្រើចាប់ពេញកមុំមកមិនមិនញាតិញោមដឹងប្រុសមានដែរស្អីហ្នឹងហើយមិនបាច់និយាយក៏យល់ណាហ្នឹងហើយហៅត្រូវពោពោះត្រូវអីអីទៀតមានន័យថាវិបាកដែលត្រូវរងទទួលបន្ទុកច្រើនមិនបានត្រូវរងទទួលបន្ទុកច្រើន ថាមកពីវិបាកកម្មនឹងវាខ្សោយជាងបរោះវិបាកនិយាយពីវិបាកក៏ប៉ុន្តែបើនិយាយពីគុណធម៌វិញអត់មានណាលើសគ្នាទេអញ្ចឹងញោមសួរបន្តទៅទៀតថាចុះនៅពេលដែល បួសហើយនៅតែហីនភេទអញ្ចឹងបើនិយាយពីភេទមនុស្សផ្ទាល់ខ្លួននៅតែជាហីនភេទអញ្ចឹងប៉ុន្តែបើនិយាយពីភេទអ្នកបួសឈប់ជាហីនភេទហើយខ្លាយទៅជាឧត្តមភេទហើយបរោះក៏អាចថ្វាយបង្គំលោកបានដែរយល់អត់ណាมันអាចហៅជាហីនភេទយកជាភិក្ខុនៃសង្ឃជាសាមណេរហើយជាហីនភេទទៀតអត់ទេបើនិយាយទៅលើភេទនៃការបួសលោកជាឧត្តមភេទដែរនឹងនឹងបរោះថ្វាយបង្គំលោក យល់ទេយើងកុំប្រែភេទថោកទៀតអញ្ចឹងដោយពុទ្ធសាសនាចែកជាមហាយាននិងហីនយានដោយពួកយើងហីនយានប្រែយានថោកទៀតចុះហីណៈនឹងប្រែថាតិចឬក៏អន់ជាងហីណៈណាណាចំណុចត្រង់ហ្នឹងដូចយើង ខាងមហាយានគឺច្រើនគ្នា ដល់ហីនយានតិចគ្នា ហៅថាហេនិយិនអញ្ចឹងកន្លែងហ្នឹងអត់ប្រែថាថោកទាបទេប្រែថាតិចហើយដល់ស្ត្រីកន្លែងហេនភេទហ្នឹងមានន័យថាវិបាកសុខហ្នឹងវាតិចជាងបរោះអាសេចក្តីសុខប្រចាំកាយហ្នឹងវាតិចជាងបរោះប្រែចែកមិនក៏យើង ប្រែថាថោកទាបអញ្ចោះហ្នឹងហ្នឹងហើយប្រែអញ្ចឹងគ្រោះថ្នាក់អត់បាយលោហើយហ្នឹងសេចក្តីសុខប្រចាំកាយនឹងវាតិចជាងបរោះបានហៅថាហីតភេទ យល់ទេហ្នឹងហើយត្រូវពោពោះត្រូវស្អីស្អីពិបាកបំបៅកូនឃើញឯងវាពិបាកច្រើនជាងហ្នឹងហើយហ្នឹងហើយណៈតនឹងប្រែថាវាសុកតិចជាងហ្នឹងហើយវិបាកហ្នឹងវាតិចជាងហើយប្រុសប្រុសមានស្អីតាំងពីកើតមកមិនដែលស្អីម្ដងផងហ្នឹងហើយហើយដល់ទៅបានបួសជាភិក្ខុនីអានឹងមិនហៅលោកជាហិនភេទទេ នៅតែជាឧត្តមភេទប៉ុន្តែមិនមែនពាក់ព័ន្ធរាងកាយទេគឺពាក់ព័ន្ធនឹងភេទបួសហ្នឹងយល់ហើយសំណួរទី2ស្អីមិញអូញាតញោមអ្នករសាសិលធ្វើបុណ្យនៅផ្ទះហើយបើប្រៀបជាមួយ អ្នកមកវត្តវិញ បានបុណ្យដូចគ្នាអត់អត់ទេអត់ទេព្យាយាមហើយហ្នឹងដែលថាអត់ណា អត់នឹងមានន័យពីរខ្លះអាចបានបនច្រើនជាងអ្នកមកវត្តទៀតគេថាអត់ដូចនោះណាយល់អត់ពាក្យថាអត់ដូចហ្នឹងវាអាចមានបនច្រើនជាងវាអាចតិចជាងហ្នឹងហើយអ្នកខ្លះមកវត្តមកឆ្លោះទៅជាមួយលោកបានបនអីហាអើហើយដល់អាត្មា ធ្លាប់និយាយគេខឹងអាត្មាថាអីចង់ឆ្ងាញ់ឲ្យលោករនរក់ចង់ធ្លាក់នរក់ឲ្យនៅចិត្តវត្តហ៎ ហើយនេះដូចនៅស្រុកខ្មែរណាចិញ្ចឹមគោចិញ្ចឹមជ្រូកជ្រូកចូលមកស៊ីរបស់លោកដល់ថ្ងៃហើយដល់លោកដេញនេះជេរលោកទៀតដឹងជេរលោកថាមិនដូចលោកនេះអញឲ្យបាយស៊ីរាល់ថ្ងៃគោអញស៊ីស្មៅបន្តិចមិនបានអញ្ចឹងការនៅចិត្តផត់មិនប្រកាសថាល្អទេយល់ទេមែនទេហ្នឹងហើយអញ្ចឹងដែលថាមិនដូចហ្នឹងគឺសំដៅទៅលើការប្រព្រឹត្តចិត្តរបស់គាត់ព្រះសម្មាសម្ពុទ្ធសម្ដែងថា បុគ្គលជាសពបរោះបើទោះជានៅ ក្នុងទីឆ្ងាយប៉ុណ្ណាក៏ដោយក៏រមែងប្រកាសដូចជានៅក្នុងទីចិត្តក៏ប៉ុន្តែចំពោះអសពបរោះវិញណាចំពោះអសពបរោះវិញទោះបីជានៅក្នុងទីចិត្តក៏ប្រកាសដូចជានៅទី ឆ្ងាយប្រៀបដូចជាព្រួញដែលគេបាញ់ក្នុងពេលរាត្រីមិនតាន់ចេញផុតខ្សែព្រួញមកយើងមើលអត់ឃើញឃើញនេះអ្នកខ្លះនៅចិត្តវត្តបើអត់ស្ដាប់ធម៌ស្ដាប់ហើយទេមែនអត់ហ្នឹងហើយ ញាតិញោមនៅប្រទេសក្រៅនៅឯណាណាជាងកាត់អាត្មាមិនដែរទៅប៉ុន្តែគាត់យកកសែទៅស្ដាប់ធម៌ដែរណាគាត់ចេះជាងអ្នក នៅចិត្តអាត្មាផងអញ្ចឹងធម៌ចិត្តធម៌ឆ្ងាយញាតិញោមទូរេវសន្តិកេវេនេះធម៌ដែលចិត្តគ្នាគឺកុសលធម៌ចិត្តគ្នាអកុសលធម៌និងអកុសលធម៌ក៏ចិត្តគ្នាតែធម៌ដែលឆ្ងាយគ្នាគឺកុសលនិងអកុសលណានៅអង្គុយទល់មុខគ្នាមួយជ្រះថ្លាមួយអត់ជ្រះថ្លានិយាយថោគ្នាទេ ឃើញមុខប៉ុន្តែមានន័យថាឆ្ងាយចឹងបានរបស់ឆ្ងាយព្រះអង្គសម្ដែងមានច្រើនទី1ត្រើយសមុទ្រម្ខាងត្រើយសមុទ្រម្ខាងអត់ដែលជួបគ្នាទេទី2មេឃនឹងដីទី3ទីព្រះអាទិត្យរះនិងទីព្រះអាទិត្យលិចអត់ដែលជួបគ្នាទេទី4ក្រជាទីបំផុតគឺធោសัพបរោះនិងអសัพបរោះឃើញទេធោរបស់សัพបរោះនិងអសัพបរោះគឺជាធោឆ្ងាយគ្នាទោះបីជានៅក្នុងមនុស្សដែលអង្គុយទល់មុខគ្នាក៏អត់ដែរ ចឹងអ្នកនៅឆ្ងាយអ្នកនៅចិត្តប៉ុន្តែបើយើងនិយាយទៅមិនដឹងថាកើគាត់ធ្វើបានប៉ុន្មានប៉ុន្តែបើអ្នកមកវត្តនេះមិននិយាយទៅអ្នកជ្រះថ្លាទេណាមិននិយាយអ្នកអត់ជ្រះថ្លាទេណាបើយើងមកវត្តវាមានឱកាសច្រើនយើងបានមកប្រគិនចង្ហាន់ប្រសង់ឃើញទេអានេះមិនមែនសិលទេអ្វីដែលបនបន្ថែមណាអានឹងគេ extra បនណាហ្នឹងហើយក្រៅពីសិលហ្នឹងហើយ បានប្រគេនចង្ហាន់ប្រសង់បានស្ដាប់លោកទេសនា បានថ្វាយបង្គំព្រះបានជជែកធัวអាអីអាហ្នឹងដែលលើសលើសអាទៅនឹងដល់យើងនៅផ្ទះយើងខំយ៉ាងម៉េចយកអត់បានហ្នឹងឯងអាទៅនឹងយកអត់បានទេប៉ុន្តែសិលរឿងមួយទៀតបើយើងចេតនាល្អសិលហ្នឹងល្អប៉ុណ្្នឹងឯងប៉ុន្តែមិនប្រកាសថាអ្នកដែលមកដល់នេះ បានបនច្រើនជាងទេយល់ទេ អ្នកទៅដល់កន្លែងវត្តណាដូចចេញចាទៅដល់វត្តដែរតាចេញចាទៅដល់វត្តអត់ទៅធ្វើអីទៅដល់វត្តប៉ុន្តែទៅជេរព្រះអង្គយល់អត់ហ្នឹងហើយហ្នឹងហើយអញ្ចឹងចិត្តឆ្ងាយមិនសំខាន់ទេសំខាន់គឺផ្លូវចិត្តយល់ទេ ពីព្រោះសម័យព្រះអង្គមិនមានវត្តច្រើនផងហ្នឹងក្រុងខ្លះក្រុងមួយអត់មានវត្តសោះយើងមើលវត្តមានតែចេតពុនវេលវ័នពុពេរាមជីវកម្មប្រវ័ននិក្រូតវ័នអីអីហ្នឹងនិក្រូធេរាមវត្តមានតែប្រមាណសម័យព្រះនឹងមកមកពិភពលោកនេះមានវត្តតែប្រហែល4ដល់20ហើយចុះក្រៅពីនឹងអត់វត្តនោះមិនវត្តនៅក្នុងចិត្តហ្នឹង យល់អត់ញញោមហ្នឹងហើយប៉ុន្តែយើងបង្កើតវត្តហើយយើងមកមកវាបានកថាជាទីសបាយផ្សេងផ្សេងទៀតហើយតិចច្រើនវាគ្មានចិញ្ចင်းថ្លឹងទេ គឺមានតែផ្លូវចិត្តខ្លួនឯងមិនដឹងយល់ទេហើយដល់លើថាស្មាថាចឹងអូលោកថានៅផ្ទះក៏បានដែរឈប់មកវត្តទាំងអស់អូចប់រយហ្នឹងហើយ ពីព្រោះកាលណាយើងមកវត្តយើង បានស្ដាប់ធัวយើងបានសន្ទនាធัวយើងបានធ្វើទានផ្សេងផ្សេងទៀតច្រើនយល់ទេវាដាស់សតិពីព្រោះយើងនៅឆ្ងាយហ្នឹងក្នុង លក្ខណៈអញ្ចេះទេមកវាមិនកើតវាឆ្ងាយអត់មានអីជីអីអីប៉ុន្តែចិត្តហ្នឹងវាចង់បើមកកើតក៏មកហើយអាហ្នឹងដែលអាត្មាសរសើរនោះណាហើយអាហ្មងមកកើតដែរខ្ជិលអាហ្នឹងរឿងផ្សេងយល់អត់បាន ចេតនាជាទូសិលអញ្ចឹងណាបានញាតិញោមខ្លះគាត់នៅតែឆ្ងល់ទៅនឹងធ្វើទៀមតល់ដៃនិងមិនតល់ដៃជាពិសេសញាតិញោមនៅអាមេរិកកាំងនេះឬក៏នៅបរទេសនឹងផ្ញើទៅធ្វើបន់នៅស្រុកខ្មែរវាក្រៃលោមិនដូចតាមពិតបើយើងប្រៀបជាមួយ គេទៅនឹងវាប្រៀបមិនបានទេពួកគេវាតោអស់សហួយយន្តហោះផងស្អីផងរឿងស្អីទៀតប៉ុន្តែគ្រាន់តែសំខាន់គឺចិត្តយើងនេះ ឥឡូវមិនបាច់ថាឆ្ងាយពេកអាត្មាឧទាហរណ៍ចេះចោះជាដូនម្នាក់គាត់ដាក់បាតប្រសងរៀងរាល់ព្រឹកដល់ថ្ងៃហ្នឹងក៏អត់ដាក់គាត់ឲ្យចៅដាក់ប៉ិនគោបំណិតរបស់គាត់ហ្នឹងមិនមែនគាត់ខ្ជិលទេគាត់ចង់ឲ្យចៅចេះគាត់បង្រៀនចៅឲ្យដាក់បាតអញ្ចឹងយើងមិនអាចបន្ទោសគាត់ទេយាយនេះអត់ព្រមដាក់ខ្លួនឯងស្គីជាមិនមែនទេគំនិតរបស់គាត់មិនមែនខ្ជិលទេបើចៅអត់នៅគាត់ដាក់ហើយតែដល់ចៅនៅគាត់ថាមិនគួរចេះតែគាត់ទេគាត់បង្រៀនចៅឲ្យចេះដាក់ នេះប៉ុនថ្មីមួយទៀតបរៀនគេយល់ទេយល់យល់ទេមួយទៀតគាត់ធ្លាប់ដាក់បារលដល់ថ្ងៃដល់ថ្ងៃហ្នឹងគាត់ឈឺជើងដើរទៅដាក់អត់រួចក៏ឲ្យកូនដាក់ឲ្យទៅអានេះសំបីតែមិនបានឈ្មោះថាសហដ្ឋាទានឹងទេតិប៉ុន្តែចិត្តគាត់ទៅដល់បាត់មានន័យថាបើជើងគាត់អត់ឈឺគាត់ទៅអាថ្មបែកបន្តិចមានក្រុមខ្លះគេថាអូអនុមោទនាបុណ្យជាបានមិនបាច់ធ្វើចាំអាសាធុពីគេដល់ អានឹងប្រមាថតែម្ដងមិនយល់មិនយល់រឿងដែលអាចអនុមោទនាបាន វាទល់តែយើងគ្រប់គ្រងអំពើនឹងសាធុនេះមានអត្តន័យថាគ្រប់គ្រងឯកភាពអនុមោទនាត្រេកអរតាមនឹងហើយហើយបើសិនជាយើងដឹងក៏យើងទៅឬក៏ថាយើងមិនរវល់ខ្លាំងក៏យើងទៅប៉ុន្តែក្នុងករណីខ្លះយើងទៅមិនបានគេទៅបានយើងអនុមោទនា ប៉ុន្តែបើក្នុងលក្ខណៈថាទៅបានដែរតែខ្ជិលចាំសាធុទៅមកអានឹងប្រមាថបដ ாய் យល់អត់យល់ថាម៉េចឥឡូវមានអីទៀតអត់អអូនេះលោតទឹកសម្លាប់អានេះបន្តបន្តបន្តចំពោះ អ្នកដែលធ្វើឲ្យនាងខឹង រហូតដល់បណ្ដាលឲ្យនាងលោតទឹកសម្លាប់តើមានបាបដែរឬទេអ្នកធ្វើឲ្យខឹងដោយសង្សារអីចឹងណាអឺវានៅលើចេតនារបស់អ្នកនោះឯងជួនកាលគ្រាន់តែលេងសើចធម្មតាខឹងធម្មតាមាននឹកស្មានតែគាត់នឹងទៅលោតទឹកណាយល់ទេវានៅលើចេតនា អឺហើយដល់តែយើងវាយល់ឥឡូវថ្មលើកឧទាហរណ៍ក្នុងព្រះវិន័យមានភិក្ខុមួយអង្គនោះលោកបដៅសាមណេរវ័យវ័យតែមិនដឹងមិនដាក់ពោកទៅចំកន្លែងងាប់ស្លាប់ទៅប៉ុន្តែចេតនារបស់លោកមិនមែនវ័យស្លាប់ទេវ័យបដៅដល់កាត់អាបត្តិមិនមែនបរាជិកទេអាបត្តិទុគន្ធយល់ទេ អញ្ចឹងយើងមិនអាចវិនិច្ឆ័យថាបុគ្គលណាឲ្យតែធ្វើឲ្យគេស្លាប់សិតតែតែដាច់សិលនោះអត់ទេជួនកាលវាអចេតនាដូចឡាបុកឡានគេឡានបុកគេអញ្ចឹងអត់ចង់ទៅបុកទេប៉ុន្តែដោយអចេតនាតែច្បាប់គេត្រូវតែគិតទេអាហ្នឹងប៉ិននិយាយពីចេតនាផ្លូវចិត្តនេះវាអត់មានមានញាតិញោមណាដែលចង់ទៅបុកគេមែនទេហ្នឹងអាអញ្ចឹងយើងវិនិច្ឆ័យថាបុគ្គលដែលធ្វើឲ្យគេ ទ្រាំមិនបានរហូតដល់ស្លាប់នឹងមានបាបយ៉ាងណាថ្លឹងមិនត្រូវយើងមិនដឹងថាគេគិតថាម៉េចហ៎វិខមអង្គទៀតពេលដែល លោកឡើងប្រក់ពហិយលោកប្រាប់ថានេះអវសោចុះមកតាមផ្លូវនេះមកដល់លោកចុះមកល្អិលធ្លាក់សគត់លោកភ័យអញអញត្រូវអាបត្តិទុកបរាជិកទៅដឹងទៅសួរព្រះអង្គព្រះអង្គសួរថាណែឯងគិតថាម៉េចនោះទេខ្ញុំព្រះអង្គគ្រាន់តែឲ្យគិតថាចុះតាមនឹងវាស្រួលអូបើគិតអញ្ចឹងអាបត្តិមិនមានទេវាអត់ចេតនា ដល់ពិខុមួយអង្គទៀតនឹកឃើញអញឲ្យចុះតាមនេះពិបាកឲ្យលោកនឹងធ្លាក់ងាប់តែហ្មងក៏ប្រាប់ឲ្យធ្លាក់ដល់ធ្លាក់ងាប់មែនស្លាប់មែនទៅប្រាប់ព្រះអង្គព្រះអង្គសួរថាម៉េចខ្ញុំព្រះអង្គចំណែននឹងពិខុនឹងឯងចង់ឲ្យលោកចុះតាមនឹងឲ្យលោកសុគតអញ្ចឹងអ្នកឯងបរាជិកហើយអញ្ចឹងចេតនានៅខាងក្នុងគ្មានអាណាដឹងជាងខ្លួនយើងទេយល់អំពើដូចគ្នាបើមនុស្សគិតខុសគ្នា ផលក៏ខុសគ្នាដែរអញ្ចឹងណា អស់នៅអស់អស់អាស្មានដឹងនិយាយស្អីទៀតចឹងហ្នឹងហើយចឹងប៉ុណ្្នឹងចុះជាង1ម៉ោងហើយណាណាម៉ោង3នៅអៃរ៉ាប់អៃរ៉ាប់យើងធ្វើអីអឺព្រឹកឡើងនោះទេប៉ិនជុំទេទេល្ងាចទេព្រមឡើងទៅឆា អចឹងប៉ុនហ្នឹងហើយចឹងញាតិញោមត្នេអាចទៅអីរាប់ម៉ោង3ព្រោះចឹងនេះប៉ុណ្្នឹងសិនណាការសម្ដែងរៀបរាប់និង ការដោះស្រាយបញ្ហាមកប្រហែលប៉ុណ្ណេះលើលុះខ្វះខាតយ៉ាងណាសូមអធិស្ឋានបាទហើយនឹងសូមអនុមោទនាយកចែកចំណុចល្អប៉ុណ្ណោះចុះសូមអនុមោទនាបាទ